មួយទៀតគុណខ្ញុំកណាប្រាប់ព្រះយាកណាថាអឺមានតែព្រះអង្គគ្រូសានជាទេដែលអស់អញពួកគេជេរអស់គេជេរអត់អត់ឈឺទេអូអញអាត្មានៅពេញអាត្មាមិនដែលប្រកាសអស់អញទេមកមូលហេតុអីដែលគុណអត់ខឹងក្រោតអី មិនសុំអីទេបន្តិចមិនដឹង កាន់អត់និយាយតើបុកកណាឆ្ងល់យូរតាំងពីប្រទេសកម្ពុជាមកហើយឆ្ងល់យូរហើយណាមួយកណាជាមនុស្សមួយដែលមិនសូវបានស្ដាប់ធម៌ពុទ្ធដល់បានស្ដាប់ធម៌ពុទ្ធរៀងឆ្ងាញ់ណាបាទឆ្ងាយដូចបត់លោកគាត់ទៅមុតចឹងកិលេសហ្នឹងវាមានអាក្រោតក្រៀតវាមានអធម្មតាវាមានអល្អិតចឹងណាហ្នឹងហើយមាន ពេលខ្លះចិត្តយើងដូចអត់ខឹងខណ្ឌដូចអត់ខឹងក៏វាថ្នាំងថ្នាក់ខ្លះដែរមិនអត់ទេ ចឹងទៅលយើងរៀនពីវាតាមដានវាបានវា ដឹងអញ្ចឹងដល់ពេលយើងស្គាល់ពីវាអញ្ចឹងគេមកសរសើរថាអត់ខឹងអីមិនជឿទេថ្មជឿណាស់ថ្មឆ្នាំងថ្នាក់ដែរហ្នឹងហ្នឹងហើយមានពេលខ្លះញាតិញោមមកសួរអញ្ចឹងដែរព្រះអង្គនោះចេះខឹងអត់ថ្មចេះខឹងទេតែត្រូវរឿងងោនៅពេលដែលយើងយល់ពីវាច្បាស់យើងខ្មាស់អៀននឹងអួតនៅគុណវិសេសនៅក្នុងចិត្ត ហើយយើងមិនខ្លាចក្នុងការលាតត្រដាងការពិតទេហើយស្រួលខ្លួនណាស់នៅពេលដែលយើងនិយាយពីអាបាច់និយាយរឿងល្អឯងប្រថុយជនយើងកុំនិយាយរឿងល្អគេមិនសូវចូលចិត្តទេបើថាចង់និយាយនិយាយរឿងខកខ្លួនឯងទៅគេមិនសូវគេមិនសូវពេបមកឲ្យណែហើយបើយល់ល្អដឹងតែខ្លួនឯងបាច់មកក៏ល្អដែរហ្នឹងហើយ តែបើនិយាយរឿងល្អខ្លួនឯងប្រាប់គេត្រូវដឹងថាចិត្តបទជនគេមិនសូវអបអរបានទេព្រោះនៅក្នុងចិត្តបទជនសម្បូរដោយអ៊ីសាគឺការចំណែនបើកាលណាយើងចង់រំលឹកពីសេចក្តីល្អរបស់យើងមានតែប្រអាប់គេមិនចឹងខ្ញុំមិនចេះចឹងទេខ្ញុំអើមានតែគាត់ឯងចុះខ្ញុំវាល្មិចចុះអានឹងវាមានន័យអញ្ចឹងហើយមនុស្សតែនិយាយអាក្រក់ពីគេក៏ចឹងដែរនិយាយនិយាយនិយាយនិយាយនិយាយនិយាយតាំងទាញទាញចុងក្រោយថាបើខ្ញុំវិញគឺមិនចឹងឯងឃើញយក credit អត់ ដកខ្ញុំនឹងចេញវាល្មិចបើវាមិនចឹងហើយទៅបលចូលចឹងហ្នឹងហើយចឹងបានដល់ពេលយើងស្គាល់ចិត្តនឹងច្បាស់ទោះបីជាសម្ដីនឹងនៅក្នុងអ្នកដតីក៏ដោយក៏យើងអាចដឹងភាគរយច្រើន ថាកម្រិតមនុស្សនឹងយ៉ាងណាដែរណាតែបើយើងមិនរៀនពីវាទេ យើងងាយចាញ់កុហកគេគេអួតថាគេបរិសុទ្ធគេអួតថាគេ ស្អីស្អីយើងមើលអត់ឃើញព្រោះភ្នែកនឹងភ្នែកអាជ្រូកនឹង វាមិនមែនភ្នែកអ៊ូខុងណាបើភ្នែកអ៊ូខុងចង់បីសាច់ឆ្អឹងសហ្នឹងនិមិត្តធ្វើស្រីស្អាតក៏ដឹងមិត្តធ្វើយាយចាស់ក៏ដឹងនិមិត្តធ្វើតាចាស់ក៏ដឹងត្រូវតបងតរហូតហើយដល់ខាងជេងដឹងស្អីទេអ៊ូខុងអស្បាខឹងណា ប្រាប់តែ3សាច់អញជឿទៀតអូខុងចឹងមិនថាមានពេលខ្លះអ្នកកុហកយើង គេគេក្រន់តែប្រែវិធីសាស្ត្រតែល្បិចដដែលឃើញទេល្បិចដដែលប៉ិនបើកជាភ្នែកអ៊ូខុងចង់កលាខ្លួន ប្រមាណណាក៏មើលដឹងដែរពិសេសអ្នកដែលមានគុណធម៌ក្នុងពុទ្ធសាសនានេះ ឲ្យតែចេញរបៀបអួតគឺអត់ហ្មងបងប្អូនចំណាំអញ្ចឹងឲ្យតែរបៀបអួតគឺអត់តែហ្មងពីព្រោះតួអួតគឺតួអកុសលសំបីតែក្នុងគុណវិសេសវិន័យនៅក្នុងពុទ្ធសាសនាហ្នឹងសម្រាប់ភិក្ខុសង្ឃមានគុណធម៌ហើយទៅនិយាយប្រាប់គេឯងមានណាមានឧទាហរណ៍បានឈានទៅនិយាយប្រាប់គេមិនត្រូវអាបត្តិបរាជិតទេតែត្រូវអាបត្តិទុគាត់ និយាយធ្វើអីចង់បានអីទៅនិយាយប្រាប់មនុស្សអត់យល់ពីឈានហ្នឹងហេតុអីបានព្រះអង្គហាមកន្លែងហ្នឹងមានហើយនិយាយប្រាប់គេអត់បានព្រោះកាលណា និយាយរឿងឈានប្រាប់មនុស្សអត់បានឈានបង្កើតមិច្ឆាទិដ្ឋិដល់គេ ទីមួយគេអាចនឹងប្រមាថដឹងឈានឆាំងអីទេទី2គេដឹងថាយើងបានឈានអញ្ចឹងគេយល់ថាយើងខ្លាំងប៉កែអីចេះចុះមកយល់យើងជាទីពឹងហ្នឹង អញ្ចឹងសុំផ្លុំបន្តិចមកសុំអីបន្តិចមកគ្នានោះលែងជឿទៅលើកម្មផលបាត់មកជឿថាយើងអាចជួយបានបាត់កើតមិឆាទិដ្ឋិមូលហេតុហ្នឹងទោះបី ជាមានក៏ព្រះអង្គមិនណយនិយាយដែរខ្លាចបរិស័ទដែលស្ដាប់ហ្នឹងលែងផ្ដោតលើអំពើកម្មរបស់ខ្លួនឯងមកផ្ដោតពឹងលើអ្នកមានឈានហ្នឹងបានរត់ចោលកូរ៉េអស់ខ្លះហ្នឹង ស្មានថាមិនចង់ឲ្យចូលទេអាចចូលតែបើមិនលើករឿងហ្នឹងវាអត់ជាក់ស្ដែងហ្នឹងបើបើគាត់មានខ្លួនឯងជាទីពឹងកុំពឹងលើអ្នកបានឈានគាត់មានភ័យណាឃើញទេមានភ័យណា ហើយមេគាពពុទ្ធអត់បរៀនឲ្យមនុស្សភ័យទេឲ្យមនុស្សយល់ឲ្យមនុស្សសម្រេចចិត្តអត់មែនជាការបំភ័យទេសាសនាច្រើនណាស់ដែលកើតឡើងក្នុងលោកនេះគឺបំភ័យមនុស្សឲ្យជឿ ហើយនៅពេលណាដែលយើងជឿនោះហើយ ជាកន្លែង ដែលគេសនុករស់ស៊ីពីលើជំនឿរបស់យើងហ្នឹងចឹងប៉ុណ្ណឹងបាទចឹងណា